យោបានអញ្ចឹងពេលវេលានេះត្រូវជាពេលវេលាត្រូវនិមន្តព្រះសង្ឃចម្រើនប្រសិទ្ធសន្តបកម្មវិធមមិនចេះចូលជាមានគ្រប់បសានក្នុងនេះប្រងចាំសម្រាប់ព្រះសង្ឃនិងរដ្ឋនឹងសម្ដែងដែលមានសេចក្ដីទាំងស្មុគរកោទៅនេះប៉ុន្តែជារបបខ្ញុំបាទសូមបានតនីយសំប្រផងបាទ ឧកាសាអរតនៈសតបករណពុធម្មងធម្មរសាយជាទេសជាយេថាសំទៀតក៏របស់ព្រះសង្ឃនៅក្រៅសូមព្រះសង្ឃទាំងប្រាំនៅប្រសិទ្ធបករណពុធម្មជាធមអាចអើយអាចដឹកនាំសាធបានកាន់ឋានសួគ៌ដូច្នេះសូមសង្ឃចម្រើនបានគ្រប់គ្រប់ព្រះអង្គទៅហោម បើចឹងសូមជម្រាបលោកជាត្រង់ព្រោះស្ដាប់បងចាំបងអស់គ្នាយើងស្បាត់ស្មាតខ្ញុំណាបងយើងស្បាត់ស្មាតយើងធ្វើសមាធិចិត្តដើម្បីយើងជួបបុណ្យកុសលនៅក្នុងគ្រួសារកូនចៅទៅក៏ដូចជាយោញាតពុទ្ធបរិស័ទទាំងអស់គ្នាបំណងដើម្បីបានទីបុណ្យកុសលជូនតម្រើវិញ្ញាណខាងរបស់គាត់សូមឲ្យគាត់បានអនុមោទនាត្រេកអរនៅភ័ក្រផលសំសម្រាប់សំតែកើតចេញពីសំណាក់ក្រុមគ្រួសារយោញាតពុទ្ធបរិស័ទទាំងអស់គ្នាបានជើងមក um, organic. So यज्ञं विना ने पञ्चयज्ञं विना थां ปัจโยกรรมปัจโย Father 三三。 Rabbe จันทร์ปิยะสังฆังตันตาจันทิสัง 慢慢。 Thôi tiasan nhom, tiasan. nó nắng đói á, sốt nắng đói không nhiều nhiều cho con mà bà con nghe này cả tham mà bài chẳng nó mà bán anh quý đi bán bà sợi lên chân chân còn kia việc chồng bà lấy chồng tha tam ông luôn à, là sầm em đâu cả bên tha sổ mà tôi là bây giờ mình biết sổ làm tha tam bà con chết đấy làm chuyện này rồi thì khó khăn chơi chơi khó khăn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 Lord. សាសំគ្រូអោឲ្យលហើយពិតសាសំគ្រូអោឲ្យលហើយពិតអោចិញ្ចឹមកូនអោឆ្នាក់នំអោចិញ្ចឹមកូនអោឆ្នាក់នំបំពេបៃបំលោមប្រណិតបំពេបៃបំលោមប្រណិតឆ្លងកាត់កំណត់នៃលោហិតឆ្លងកាត់កំណត់នៃលោហិតដឹកដោយបរោះស្រស់អប្បីដឹកដោយបរោះស្រស់អប្បី ចាស់អើយពេលកូនប្រហោយំចាស់អើយពេលកូនប្រហោយំអ្នកស្ទុះមកខ្នងប្រកប3អ្នកស្ទុះមកខ្នងប្រកប3ច្រៀងបំពេកូនយ៉ាង8ច្រៀងបំពេកូនយ៉ាង8ពេញដោយអ្នកដីប្រដេកគូណាពេញដោយអ្នកដីប្រដេកគូណា មកទឹកមកទឹកមកផងទឹកមកទឹកមកទឹកមកផងដែលសាមងផងនានាដែលសាមងផងនានាអោលោកចាក់កាន់ឆោះស្វាអោលោកឆោះកាន់ឆាប់ស្វាលៀងដោយហត្ថាចិនចិនលៀងដោយហត្ថាចិនចិន ហេតុនេះថ្ងៃនេះកូនចងអញ្ជលីហេតុនេះថ្ងៃនេះកូនចងអញ្ជលីលើកខាត់ទាំងពីរបន្ទន់ប្រាណលើកខាត់ទាំងពីរបន្ទន់ប្រាណគោរពលោកព្រះទាំងពីរប្រាណគោរពលោកព្រះទាំងពីរប្រាណខុសឆ្គងប្រមាណសូមប្រណីខុសឆ្គងប្រមាណសូមប្រណីបបពុទ្ធគុណសែនគុណបបពុទ្ធឪពុក គុណសែនធ្ងន់ពិសេសលើកលន់គុណប្រមាណពិសេសលើកលន់គុណប្រមាណគុណសូមគោរពទាំងខ្លួនប្រាណគុណសូមគោរពទាំងខ្លួនប្រាណគុំទៅបានសុខសែនសានគុំទៅបានសុខសែនសានពេលនេះគុំសូមទិផលពេលនេះគុំសូមទិផលអង្កលចេតនាដល់ក្លាហាន ចូលចេតនាដ៏ក្លាហានសិលទានទេវនាដែលគង់បានសិលទានទេវនាដែលគង់បានសាងធ្វើប្រមាណជូនដល់លោកសាងជូនប្រមាណជូនដល់លោកសូមលោកទទួលដោយសមរម្យសូមលោកទទួលដោយសមរម្យចិត្តគូនក្រោមស្មោះចំពោះជាចិត្តគូនក្រោមស្មោះចំពោះជាដោយគូនបានគូនមានសច្ចៈដោយគូនបានគូនមានសច្ចៈ គោរពទួនទៅដល់លោកផងគោរពទួនទៅដល់លោកផងដោយគុណអនុភាពគោរពគុណដោយគុណអនុភាពគោរពគុណសូមព្រះគុណធ្ងន់ជួយរំលងសូមព្រះគុណធ្ងន់ជួយរំលងឆ្លងកាត់លោកបីសំងងសូមគ្រប់លោកបីសំងងលោកសច្ចាសងគុណវាអើយលោកសច្ចាសងគុណវាអើយស្មារតីសាទុសាធម្ម bạch bạch bạch tiết này đó à bạch tiết muốn bạch bạch bạch bớt lên muốn muốn chơi đúng không nhá một cái chơi chơi đà Jakarta dạ răng vâng, à, pasaman sate miarnan sate miarnan ketan sate सकते ए उपासम này nắng ngoài tắt tắt tắt yang betul lah. yang betul lah. ហើយកូនកូនមកយកឯងអ្នកណាកាន់កាន់ជើងគូកាន់រូបថតកូនចៅមកខាងនេះអើបងកាន់នេះកាន់រូបនេះបងលោកឯងអរណាគេកាន់ណាគេកាន់រូបមកមកជួយយករូបទៅគាត់ព្រះ làm kim là pi nữa đi pi nữa đi rồi ra tôi mua con luôn còn ấy vâng. làm kim nó cũng đi cả can xạ đóng luôn đóng luôn đóng luôn làm món gì Tôi sou muito, mas vou atrás de muito xuống tôi nghe tôi thấy cái dâm vô tôi không đặt kia đấy Kì, kì, kì, hơi hơi, kì vi hơi hơi. Quê phức ờ, mấy nhà bạn làm là nhiều phức. Ừ, nước bạn làm nó cũng đạo cho phật kiến nó phật kiến ở đây này lúc và hơi đâu sợ vì trả tiền năng tiền đấy rồi có vô hơi cũng như được cũng ăn chuồn đấy thôi rồi cầm vô cầm vô thế tốc này cầm vô anh vương ở tốc này vô đây cắt cắt vô đây đã đó đâu đang mà hè thì chua nó chùi kia đó tục nó ó cầm bao nhiêu thôi à, à, à, con trao con trao nó cam

số thằng khác tôi khác khăn đây, khăn đây, khăn này មកឈាមហូរថ្មីថ្មីទាំងការខំខាយគម្រោងអាប់ប្រៃបានប្រកប្រានស្រីគ្នាល្អត្រង់ណាមើលខ្នាន់ចិញ្ចាសម្បាចាក់តាពីស្មា